ហេតុផលស្ត្រីពពោះមិនគួរផឹកកាហ្វេចំពោះស្ត្រីមានផ្ទៃពោះគ្រូពេទ្យតែងតែណែនាំនិងហាមគាត់មិនឲ្យផឹកកាហ្វេឬចង្ហោចណាស់តិចជាង200មីលីក្រាម ក្នុងមួយថ្ងៃលោកវិជ្ជបណ្ឌិតច័ន្ទស៊ីណេតប្រធានផ្នែកសម្ភពនិងស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនសែនសុខបានដឹងថាបើសិនបើយើងអាចគ្រប់គ្រង ជាតិកាហ្វេអ៊ីនបាននៅពេលមានផ្ទៃពោះគឺអាចជួយខ្លួនឯងនិងកូននៅក្នុងផ្ទៃ។ ដូចនេះលោកវិជ្ជបណ្ឌិតនឹងលើកឡើង ពីគុណវិបត្តិផ្សេងផ្សេងដែលបានកើតឡើង ដល់ទីរក់រួមទាំងម្ដាយបើផឹកកាហ្វេច្រើនអំឡុងពេលមានផ្ទៃពោះ1ចំពោះកូនឯបណ្ដាឲ្យរលូតកូន កូនកើតមិនគ្រប់ខែប៉ះពាល់ដល់បេះដូងទីរក់នៅក្នុងផ្ទៃប៉ះពាល់ដល់តងសុក ដែលយកសារជាតិទៅចិញ្ចឹមកូន2ចំពោះខ្លួនឯងញ័រទ្រូងលើសម្ពាធឈាមគេងមិនលក់ ក្រហាយទ្រូងដោយអាស៊ីតក្រពះច្រាលឡើងចងល់សួរថាហេតុអ្វីបានជាគ្រាន់តែផឹកកាហ្វេសោះអាចបណ្ដាលឲ្យប៉ះពាល់ដល់កូនផងដែរលោកវិជ្ជបណ្ឌិតបានបញ្ជាក់ថា នៅពេលផឹកកាហ្វេ ជាតិកាហ្វេអ៊ីន បានឆ្លងកាត់ចូលទៅក្នុងសក់ចូលទៅក្នុងទឹកភ្លួនិងចរន្តឈាមរបស់ទារកស្របពេលដែលរាងកាយយើងធ្វើដំណើរការរំលាយអាហារអាចកម្ចាត់ជាតិកាហ្វេអ៊ីនចេញពីរាងកាយបាន។